simple people or people in the sales sector នេះជាសំណួរដែលគាត់ discuss ប៉ុន្តែសម្រាប់យើងតើតើយើងបានត្រៀមអីខ្លះចឹងសំណួរចំណុចទី1គឺយើងបានត្រៀមសំណួរដើម្បីសួរជាមួយនឹងក្រុមទី1ពាក់ព័ន្ធនេះជាមួយនឹងខ្លឹមសារមេរៀនបាទហើយចំណុចទី2មានអី ញ៉ាត់ជើងចំណុចទី2មានចូលរួម discuss គ្នាមួយគេលោកគ្រូតាក្រុមទី3ក្រុមទី3បានត្រៀមអីខ្លះក្រុមទី3 ចឹងសម្រាប់ក្រុមខ្ញុំវិញខ្ញុំមានចម្ងល់រឿង keyword មួយចំនួនលោកគ្រូ ចង់សួរគាត់ចឹងមាន keyword ហើយចំណុច discussion បានត្រៀមអីអត់ចាំចូលរួមស្ដាប់ពីគាត់សិនលោកគ្រូចាំបញ្ចេញមតិ ឬក៏ឆ្ងល់អីចង់សួរគាត់ពេល discuss ហ្នឹងលោកអូខេក្រុមទី4អីសម្រាប់ក្រុមខ្ញុំវិញកន្លែងចំណុច discussion ពួកខ្ញុំស្ដាប់ពួកគាត់ discuss គ្នាហើយបានពួកខ្ញុំចាប់ដើមសួរគាត់នៅសំណួរដែលពួកខ្ញុំឆ្ងល់តាមក្រោយលោកគ្រូ មិនពួកគាត់ឌីស្កាសទេគឺក្រុមយើងក្រុមក្រុមទី2ក្រុមទី3ក្រុមទី4ជាអ្នកឌីស្កាសអូហ្នឹងហើយលោកគ្រូក្រុមទី1បានដាក់កិច្ចការឲ្យ ក្រុមទី2ទី3ទី4រហូតដល់ទី7ហ្នឹងយកទៅធ្វើហើយ discuss គ្នាមិនមែនក្រុមទី1ជាអ្នក discuss ខ្លួនគាត់ហើយឲ្យក្រុមទី ពីទី3ទី4ដល់ទី7ហ្នឹងអ្នកសួរទេក្រុមទី1គាត់បានបញ្យលមេរៀនយើងខ្លឹមសារមេរៀនចំកល់អីផ្សេងផ្សេងទាំងអស់តពាន់ជាមួយនឹងមេរៀនទី1ឲ្យក្រុមទី2និងក្រុមទីដល់ក្រុមទី7ជាអ្នកស្ដាប់ហើយយល់ដល់ពេលដែល discuss គឺក្រុមទាំង2ដល់7ហ្នឹង គឺជាអ្នក discuss ទៅលើ topic ហ្នឹងដែលក្រុមទី1គ្រាន់តែជាអ្នក ដែលគាត់ចែកចម្លែកចំណេះដឹងហើយគាត់អាចសម្របសម្រួលបានគាត់អាចបញ្យលបន្ថែមរាល់ចំណុចខ្វះខាតអញ្ចឹងរឿងដែលត្រូវ discuss គឺក្រុមពីក្រុមទី2ដល់ក្រុមទី7ណាប្រយ័ត្នច្រឡំប៉ុន្តែស្ដាប់មើលទៅមិនមែនថាក្រុមទី1គាត់បញ្យលមេរៀនឲ្យគាត់ discuss គ្នាទេមិនមែនទេណា គាត់ជាអ្នកចែកម្លែកចំណេះដឹងនៅក្នុង chapter ហ្នឹងហើយរួចហើយចែកម្លែកឲ្យឲ្យ សិក្ខាកាម ដែលចូលរួមហ្នឹងជាអ្នកពិភាក្សាគ្នាតើយើងយល់ពី topic ហ្នឹងបានកម្រិតណាអូខេហ្នឹងឲ្យយល់ចឹងទាំងអស់គ្នាណាកុំឲ្យច្រឡំអូខេក្រុមទី5តំណាងក្រុមមួយមួយបាទតាអត់មានលោកគ្រូ តែមានសំណួរសួរគាត់លោកគ្រូក្រុមទី6ក្រុមខ្ញុំអត់មានទេលោកគ្រូ7ចុងក្រោយ ស្ងាត់ឈឹងពួកខ្ញុំក៏អត់មានដែរលោកគ្រូតោះការងារថៃគូបកលតួនាទីដល់យើងម្ដងដល់សមាជិកក្រុមណាដាក់វេនគ្នានិយាយ តាមលំដាប់លំដោយតាមបច្ចេកទេសតាមសំណួរឆ្លើយតបឲ្យផ្សេងផ្សេងអាហ្នឹងការរៀបចំរបស់យើងតែកិច្ចពិភាក្សាហ្នឹងឡើងយ៉ាងម៉េចខ្លះហើយសិក្ខាកាមអ្នកសមាជិកយើង នៅក្នុងថ្នាក់គាត់យល់បាន កម្រិតណាអាស្រ័យទៅលើសមត្ថភាពក្រុមយើងបន្ថែមអូខេតោះអញ្ចឹងគឺបោះកិច្ចការនេះឲ្យទៅក្រុមទី1បន្តបាទហើយ លោកគ្រូប្រហែលជាដោយសារតែថៃគាត់ slow អញ្ចឹងខ្ញុំសូម facilitate ជំនួសគាត់សិនលោកគ្រូអូខេចាខាងយើង slow យើងសំខាន់គឺនៅក្នុងក្រុមសំខាន់ឲ្យតែយើងចេះឆ្លើយឆ្លងទៅវិញទៅមកសមាជិកដតីផ្សេងទៀតអញ្ចឹងក៏បានដែរកុំឲ្យថាដាក់ទៅស្ងាត់ដាក់ទៅស្ងាត់អញ្ចឹងព្រោះនៅក្នុងក្រុមទី5គ្រីទី1របស់យើងគឺអាចទៅចែកគ្នាបានអញ្ចឹងយើងឆ្លៀតឱកាសហ្នឹងទៅទៅចែកជាមួយគាត់ណាអូខេអញ្ចឹងអឺ ក្រុមសមាជិកក្រុមគឺយើង ក្រុមទី1គឺដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអឺសម្របសម្រួលធ្វើម៉េចឲ្យដំណើរការនៅក្នុងពេលដែលយើងអនឡាញហ្នឹងប្រព្រឹត្តទៅយ៉ាងល្អប្រសើរអញ្ចឹងណាអញ្ចឹងមិនចាំតែមនុស្សម្នាក់ដែលគាត់ធ្វើទេយើងអាច review រាល់ចំណុចដែលខ្លួនឯងបានអឺធ្វើបទបង្ហាញកាលពីសប្តាហ៍មុនអញ្ចឹងណាអញ្ចឹងអ្នកនេះអខាន យើងទៅអ្នកនោះនៅនោះអាខានយើងទៅទៅនេះអញ្ចឹងយើងសង់តង់គ្នាធ្វើម៉េចកុំឲ្យអាកិច្ចពិភាក្សាហ្នឹងវារអាក់រអួលដូចយើងទៅសិក្ខាសាលាក៏ដូចគ្នាដែរណាទៅសិក្ខាសាលាយើងមានសកម្មភាពអីយើងអាចធ្វើឲ្យហើយមិនឲ្យនិស្សិតយើងនៅក្នុងសិក្ខាសាលាហ្នឹងគាត់ចាំទេអញ្ចឹងយើងគាត់ review ត្រុសត្រុសអញ្ចឹងណា តាមចំណុចនីមួយនីមួយពាក់ព័ន្ធនឹងខ្លឹមសារមុនពេលដែលយើងឈានចូលទៅដល់កិច្ចពិភាក្សាអញ្ចឹងគេទូទៅគឺនៅពេលដែលយើងឆ្លងថ្ងៃយើងតែងតែនិយាយអញ្ចឹងអូខេតោះអញ្ចឹងបន្តគូអូកុំឲ្យយើងស្ងាត់កុំឲ្យ និស្សិតយើងដតីទៀតគាត់ឆ្ងល់ហើយណាមួយឲ្យយល់ពីនីតិវិធីផងបាទតោះជាដំបូងសូមជម្រាបសួរលោកគ្រូហើយសួស្តីមិត្តភ័ក្តិទាំងអស់គ្នាម្ដងទៀត អញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការសង្ខេបឡើងវិញត្រួសត្រាសនៅ ចំណុចដែលខាងក្រុមខ្ញុំបាន លើកឡើងកាលពីសប្តាហ៍មុនមក present ចំពោះ chapter 1 development ហើយនិង role of selling នៅក្នុង marketing នេះផងដែរហើយអញ្ចឹងកាលពីសប្តាហ៍មុនគឺក្រុមខ្ញុំមានជា13 content ដូចអ្នកទាំងអស់គ្នាបានឃើញស្រាប់នេះគឺជា content របស់ពួកខ្ញុំហើយពួកខ្ញុំនឹងយកទៅលម្អិតនៅក្នុងចំណុចមួយមួយទៀតហើយមុននឹង ចូលទៅឈានដល់ការបកស្រាយនេះក្រុមខ្ញុំក៏បានលើកឡើងពី កម្មវត្ថុនៃការសិក្សាពី chapter នេះដើម្បីឲ្យគ្នាយើងបានត្រៀមខ្លួនថាពេលដែលយើងនៅអីគេទៅជា key សំខាន់សំខាន់ដែលយើងត្រូវចេះនៅក្នុង chapter នោះនេះគឺជាអីដែលខាងក្រុមខ្ញុំក៏ដូចជានៅ ក្នុងមេរៀននឹងរំពឹងទុកថាយើងនឹងអាចធ្វើបានទាំងអស់គ្នាបន្ទាប់ពីចប់ chapter នេះផងដែរហើយក្រុមខ្ញុំក៏បានរៀបរាប់អំពី background ថាហេតុអីទៅ បានជា ហេតុអីទៅបានជា chapter នោះត្រូវបានគេលើកយក មកសិក្សាដោយសារតែមានមូលហេតុអីពីក្រោយខ្នងនៃការលើកយកមកសិក្សាហ្នឹងគឺមានការភ័ន្តច្រឡំសម្រាប់អ្នកដែលគាត់នៅក្នុងវិស័យ sale ហើយនឹងមិនមែននៅក្នុងវិស័យ sale ហ្នឹងថា sale ហ្នឹងគឺគាត់ selling ហើយនឹង sale people ឬក៏ sale management ហ្នឹងគឺវាដូចគ្នាអញ្ចឹងឯងមិនគេលើកយកមកសិក្សាផងដែរហើយចំពោះចំណុច natural of and role of selling នេះខ្ញុំក៏បានលើកឡើងហើយដែរហើយបើសិនបើគ្នាយើងមានសំណួរអីគឺអាចលើកឡើងមកសួរពួកខ្ញុំបានពួកខ្ញុំនឹងអាចឆ្លើយតាមដែលពួកខ្ញុំអាចធ្វើទៅបាន ហើយបន្ទាប់ពីចំណុច nature of selling ហ្នឹងក៏ពួកខ្ញុំក៏មានជា characteristic មួយចំនួនដែល ក្នុងហ្នឹងគឺ មានតកតងជាមួយនឹងសំដៅទៅលើ modern selling គឺខាងខ្ញុំមានចំនួន6ចំណុច ហើយនេះគឺជា factor ដែលធ្វើឲ្យ ការលក់របស់យើងជោគជ័យហើយបើសិនបើចង់ខ្លាយទៅជា professional sales people គឺដូចថៃគាត់បានលើកឡើងពីសប្តាហ៍មុនអញ្ចឹងគឺយើងត្រូវ follow ទៅតាម factor ទាំងអស់នេះដើម្បីឲ្យយើងលក់ទៅការនិយាយស្ដីឬក៏អេយ៉ាប័តរបស់យើងហ្នឹងគឺ professional ជាងមុនហើយផងដែរនេះគឺជាចំណុច factor បន្តពី factor មុនហើយនេះគឺជា type of selling គឺជាប្រភេទនៃការលក់ នេះគឺជា selling function ដែលកាលពីសប្តាហ៍មុនក្រុមខ្ញុំបានធ្វើការបកស្រាយថា order taker នឹងគឺជាអី order creator នឹងគឺជានរណាហើយ order getter នឹងគាត់ធ្វើអីគេខ្លះហើយមានជាចំណុចទូចទូចអីគេខ្លះអញ្ចឹងខ្ញុំសូមធ្វើការសង្ខេបត្រួសត្រួសទេបើសិនបើគ្នាយើងណាគាត់មានចំណល់អីគាត់អាចសួរក្រុមខ្ញុំបាន ហើយនេះគឺជា image of selling ថាតា selling ហ្នឹងត្រូវបានគេភ័ន្តច្រឡំថាយ៉ាងណាខ្លះហើយធ្វើយ៉ាងណា ទៅដើម្បីឲ្យការភ័ន្តច្រឡំទាំងអស់ហ្នឹងត្រូវបានដោះស្រាយជា universal ជាសកលហើយនេះគឺជា skill ដូចគ្នាដែរ skill ដើម្បី success នៅក្នុង selling គឺបន្ថែមពីអីដែលថៃគាត់បាន highlight ខាងលើគឺយើងមាន skill មួយចំនួនទៀតដើម្បីធ្វើឲ្យការលក់របស់យើងនឹងកាន់តែជោគជ័យ នេះគឺ role របស់ sales management ដែលគឺមានមួយចំនួនដូចតែខាងខ្ញុំបានរៀបរាប់ហ្នឹងប៉ុន្តែ responsibility របស់គាត់គឺមានដូចខាងក្រោមនេះគឺជារូបភាពដែលក្រុមខ្ញុំបានបញ្ចូលបន្ថែមដើម្បីធ្វើឲ្យថ្ងៃហ្នឹងគឺយើងកាន់តែយល់ច្បាស់ជាងមុនថែមទៀតគឺក្រុមពួកខ្ញុំបានទៅស្វែងរកគ្រូដើម្បីឲ្យកាន់តែស្រួលមើលហើយស្រួលយល់ជាង ការបញ្យល់ការពីសប្តាហ៍មុនផងដែរ នេះពួកខ្ញុំមាន5 role ហើយនេះគឺជា marketing concept marketing concept នេះគឺអ្នកទាំងអស់គ្នាមើលចេះប្រហែលជាអត់សូវយល់ទេប៉ុន្តែអឺខាងកាលពីសប្តាហ៍មុនហ្នឹងគឺខាងក្រុមខ្ញុំ គឺគាត់បានបញ្យល់ច្រើនដែរតកតងជាមួយនឹង marketing concept នេះដែរដោយសារតែគាត់លើកខ្ញុំមកដាក់ក្នុង slide តែបន្តិចទេហើយប្រសិនបើអ្នកណាគាត់មានចម្ងល់អីគាត់អាចសួរបាន នេះគឺជា four main business philosophy ដែលយើង បានលើកកាលពីសប្តាហ៍មុនគឺមាន selling orientation production orientation ហើយនិង product orientation marketing orientation ហើយនេះគឺជា implementing marketing concept អញ្ចឹងកន្លែងផលវិបាកនៃ marketing concept នេះមាន segmentation មាន targeting ហ្នឹងគឺខ្ញុំគិតថាចំណុចនេះយ៉ាងសំខាន់ដែរដោយសារវាតកតងជាមួយនឹងសំណួរនៅពេលសំណួរ discussion ដោយសារតែសំណួរ discussion ហ្នឹងគឺលើកដែរតកតងជាមួយនឹង marketing distribution distribution ហ្នឹងអត្ថន័យវាគឺស្តីងទៅនឹង segmentation ដែរខ្ញុំគិតថាកន្លែងនេះសំខាន់ ហើយកន្លែងនេះគឺជា marketing mix ខ្ញុំគិតថាប្រហែលជាមិត្តភ័ក្តិទាំងអស់គ្នាសិតទៅធ្លាប់បានរៀនមកហើយតាំងពីឆ្នាំទី1អីមកតាក់ទងជាមួយនឹង marketing ប៉ុន្តែនេះគឺក្រុមពួកខ្ញុំបាន លើកឡើងមួយចំនួនតាក់ទងជាមួយនឹង marketing mix នៅក្នុង sale ដើម្បីឲ្យគ្នាយើងយល់កាន់តែច្បាស់ហើយក៏ដូចជារំលឹកមេរៀនពីមុនមកផងដែរហើយនេះដដែលនៅក្នុងចំណុច implement ដដែល នេះក៏សំខាន់ដែរដោយសារវាតកតងជាមួយនឹង distribution distribution តកតងជាមួយនឹង channel តកតងជាមួយនឹងអីដែលអឺនៅក្នុងសំណួរ discussion ដែរខ្ញុំគិតថាគ្នាយើងអាចមើល slide នេះទៅអាចនឹងអឺយល់ច្រើនជាងមុនដោយសារយើងអាចដឹងពីតកតងជាមួយនឹងការបែងចែក channel មិនអ្នកលក់បន្តមិនហើយត្រូវធ្វើ customer service នឹងមិនដើម្បីឲ្យអតិជននឹងគាត់ពេញចិត្ត ផងដែរដើម្បីឲ្យសេវាកម្មយើងល្អហើយបើយើងអត់ចេះបែងចែកអត់ចេះរក channel នៃការលក់ទេគឺយើងក៏ជាការលក់របស់យើងនឹងអត់អត់ដាច់បានច្រើនដូចគេបើគេចេះរក channel ឧទាហរណ៍ថាគេបោះដុំទៅគេមានអ្នកលក់បន្តអញ្ចឹងទៅផលិតផលគេគឺបានសុសសាយច្រើនជាងមុនដូចអ្នកលក់អនឡាញសប្តាហ៍ថ្ងៃអញ្ចឹងបើគាត់លក់តាមម្នាក់ឯងគាត់ចំណេញបានច្រើនមែនប៉ុន្តែគាត់ត្រូវអឺ លក់បានតិចជាងមុនអញ្ចឹងទោះជាយ៉ាងណាក៏ដោយលក់បានច្រើនហើយចំណេញតិចគ្រាន់បើយើងយកយើងលក់បានតិចប៉ុន្តែចំណេញច្រើននេះគឺជា marketing នៅក្នុង B2C ហើយនិង B2B ក្រុមរបស់ខ្ញុំក៏គាត់បានលើកឡើងដែរពេលដែលគាត់បាននិយាយអញ្ចឹងបើសិនបើគ្នាយើងណាមានចំណងតាក់ទងជាមួយនឹង marketing មិនអីហ្នឹងអាចសួរបានហើយនេះគឺតំណែងរវាង sale ហើយនិង marketing នេះគឺនេះគឺជាចំណុចចំណុចតូចតូចនៅក្នុងចំណុចទី10នេះផងដែរតកតងជាមួយនឹងតំណែងរវាង sale ហើយនិង marketing ចឹងពួកខ្ញុំមកដល់ conclusion conclusion នេះគឺគ្រាន់តែ ក្រុមខ្ញុំសង្ខេបឡើងវិញនៃការសិក្សានៃ chapter ហ្នឹងថានៅក្នុង chapter ហ្នឹងយើងបានរៀនអីគេខ្លះហើយបន្ទាប់ពីរៀនហ្នឹងទៅតើយើងអាចចេះបានចេះបានអីគេខ្លះហើយទៅ develop ជំនាញនៅក្នុងការលក់ឬក៏ marketing របស់យើងហ្នឹងបែបណាអញ្ចឹងឃើញថាបន្ទាប់ពីយើងរៀនចំណុចទាំងអស់ហ្នឹងហើយយើងអាចយើងមិនអាច យល់ច្បាស់100%ហ្មងឯងប៉ុន្តែយើងអាចយល់ច្បាស់ច្រើនជាងមុនអាចថាទៅតាមការគិតឬក៏ការ research របស់ម្នាក់ម្នាក់អញ្ចឹងអាចថាកើនឡើង50ឬក៏30%អីទៅតាមនឹងដែលធ្វើឲ្យយើងយល់ច្បាស់ច្រើនជាងមុនចំពោះចំណុច sale marketing អីជាដើមហ្នឹងហើយនេះគឺជាសំណួរពិភាក្សាដែលក្រុមខ្ញុំបានលើកឡើងកាលពីសប្តាហ៍មុនអញ្ចឹង សំណួរទី1នេះគឺក្រុមខ្ញុំបានចង់សួរថាតើ simple people simple people កន្លែងនេះគឺក្រុមខ្ញុំ ចង់សម្ដៅទៅលើអតិជនអតិជនដែលគាត់មិននៅក្នុងវិស័យនៅក្នុងវិស័យនៃការលក់នឹងគាត់គ្រាន់តែជាអតិជនទេគាត់មិនមែនជា professional sales people អីទេអញ្ចឹងចង់ដឹងថាតើចំពោះមតិរបស់មិត្តភ័ក្ដិទាំងអស់គ្នាវិញថាតើអ្នកដែលគាត់មិនមែនជាអ្នកលក់នៅស្រុកខ្មែរយើងហ្នឹងហើយនឹងជាអ្នកលក់នៅក្នុង នៅក្នុងវិស័យលក់នៅប្រទេសកម្ពុជាយើងហ្នឹងតើគាត់យល់ច្បាស់អត់ថា selling ហើយនិង sales management ហ្នឹងគឺវាជារឿងមួយវាគឺជារឿងពីរផ្សេងគ្នាវាមិនមែនជារឿងតែមួយទេទោះបីជាវាស្តៀងគ្នាក៏ដោយហើយចំពោះចំណុចទី2នេះគឺក្រុមខ្ញុំចង់ឲ្យទាំងអស់គ្នា discuss ថាថាតើ plus នៃ selling នៅក្នុង selling នៃ marketing ហ្នឹងគឺវាបែបណា plus ហ្នឹងសំដៅទៅលើអីគេហើយយើងគួរធ្វើយ៉ាងណាដើម្បី ស្វែងរកទីតាំងឲ្យល្អនៅក្នុងការលក់នៅក្នុងវិស័យ marketing ផងដែរហើយចំពោះចំណុចទី3វិញក្រុមខ្ញុំចង់សួរថាហេតុអីបានជាការ market distribution ហ្នឹងទាំងអស់គ្នាដឹងហើយថាដូចមុននឹងខ្ញុំបានលើកឡើងអញ្ចឹងមានន័យថាតកតងជាមួយ នឹងការចែកចាយតំណែងចែកចាយអីផ្សេងផ្សេងហើយនឹង define define goal ហើយនឹងការ define goal នៃការ self management ហ្នឹងថាតើ goal យើង ជាអីគេហេតុអីបានជា market distribution ហើយនឹង define goal នៃ sale ហ្នឹងគឺពីរហ្នឹងវាសំខាន់អញ្ចឹងមុននឹងដឹងថាហេតុអីបានពីរនឹងសំខាន់ទាំងអស់គ្នាត្រូវដឹងសិនថា market distribution នឹងមានអីគេមានមានអីគេខ្លះហើយវាទៅជួយ ផ្នែក sale នឹងអីគេខ្លះឬក៏ marketing នឹងអីគេខ្លះហើយ goal of sale management នឹង អាចជាអីគេខ្លះហើយហេតុអីបានជាវាសំខាន់វាបានជួយអីគេខ្លះចាអញ្ចឹងចំពោះក្រុមខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយនេះគឺជាសោះដែលក្រុមខ្ញុំគាត់បានសៀវឈូមកទាំងអស់គ្នាគឺដកចេញពីសភៅ textbook ដែលលោកគ្រូបានផ្ញើចូលនៅក្នុង Telegram ចា៎ហើយអរគុណអ្នកទាំងអស់គ្នាមែនតើដែលបានស្ដាប់ការសង្ខេបឡើងវិញនៃអីដែលក្រុមខ្ញុំបានលើកឡើងការពិសាស្ដាមុនហើយខ្ញុំសង្ឃឹមថាអឺ ទាំងអស់គ្នាអាច discuss នៅសំណួរទាំងអស់នេះបានដូចគ្នាចាអរគុណលោកគ្រូ ក្រុមគ្នាយើងអាចឆ្លាញ់សំណួរណាដោយសារតែពេលវេលាយើងមានកំណត់ចឹងអ្នកក្រុមណា ដែលគាត់ដូចថាគាត់អូគាត់ចូលចិត្តសំណួរទី1គាត់អាចនឹងអឺនិយាយគ្នាបន្ថែមទៅថាឥឡូវគាត់ចង់បានសំណួរទី1ហើយគាត់មានគំនិតថាមិនដែរសំណួរទី1ហ្នឹងមួយក្រុមគាត់អាចនិយាយបាន5នាទីអីអញ្ចឹងដោយសារតែពេលវេលាយើងខ្លីឬក៏អាចលើសនឹងតិចតួចក៏បានដែរ គ្នាយើងក្រុមទី2ក្រុមទី2បានសំណួរណាអឺខ្ញុំគិតថាខ្ញុំយកសំណួរទី1អឺខ្ញុំថាហ្នឹងហើយហ្នឹងហើយអញ្ចឹងគ្នាយើងដែលហៅសំណួរហើយអញ្ចឹងអាចតាមលំដាប់ទៅដូចខាងក្រុមទី2ហើយក្រុមទី3អញ្ចឹងណាហ្នឹងហើយអញ្ចឹងក្រុមទី2គាត់ហៅនៅ ឬក៏គ្នាយើងត្រូវការពេលគិតសិនអីចឹងខ្ញុំខ្ញុំសុំពេលគិតប្រហែល3នាទីលីហ៊ុយអាចសួរក្រុមគេផ្សេងថាយកសំណួរមួយណាអូខេអរគុណអញ្ចឹងក្រុមទី2គាត់យកសំណួរទី1ចុះក្រុមទី3គាត់ចង់បានសំណួរមួយណាអឺហួយដោយសារតែក្រុមខ្ញុំហងហើយនឹងសូយ៉ាក៏សុំជួយអត់អញ្ចឹងអញ្ចឹងខ្ញុំសុំកិនទីសិនហើយខ្ញុំអាចឆ្លើយមួយណាបានអីចឹងពេលខ្ញុំមានតែឯង ចាចាអត់អីសុខណាស់អញ្ចឹងក្រុមទី3គាត់សុំសិនជួក្រុមទី4អូគ្នាយើងក្រុមទី4គាត់គាត់ចង់បានមួយណាគ្រាន់តែប្រាប់ខ្ញុំសិនមកថាយើងចង់បានសំណួរមួយណាអញ្ចឹង ហ្នឹងឯងលីហួយខ្ញុំក្រុមទី4ខ្ញុំប្រហែលជាយកសំណួរទី2ឥឡូវខ្ញុំកំពុងតែមើលវាបន្តិចទៀតសិនអូខេចុះក្រុមទី5ឈប់សុំសួរគ្នាសិនអូខេចុះគ្នាយើង ក្រុមទី6 នេះយើងក្រុមទី5អខ្ញុំយកសំណួរទី1អូខេចុះក្រុមទី6នេះយើងក្រុមទី6 តាជួយឆ្លើយតបគ្នាផងអឺខ្ញុំអត់ខ្ញុំអត់បាន discuss គ្នា ប៉ុន្តែអឺចាំតិចទៀតបានប្រហែលជាយកទី3តែអាចតិចទៀតដូរចិត្តបានណាព្រោះអត់ຕ້ອງបាន discuss គ្នាបានបានអីអីអត់អីខ្ញុំនិយាយបិទមូតហ្វារ៉ាអត់អីអត់អី ខារ៉ាមិញក្រុមទី7ចឹងឯខារ៉ាទី6លីហួយទី6អូខេចុះក្រុមទី7របស់គ្នាយើងគ្នាយើងអត់អីទេគ្រាន់តែប្រាប់សិនមកថាសំណួរណាដែលគ្នាយើងកំពុងតែចាប់អារម្មណ៍អញ្ចឹងឧទាហរណ៍ថាបើគ្នាយើងកំពុងតែគិតឲ្យដូរចិត្តវិញគ្រាន់តែមុនពេល អឺគ្នាយើងចាប់ផ្ដើមនិយាយនឹងគ្នាយើងប្រាប់មកអូឥឡូវហ្នឹងខ្ញុំយក សំណួរនេះសំណួរនេះចឹងតែឥឡូវ basically ពួកខ្ញុំគ្រាន់តែចង់ដឹងថាគ្នាយើងស្រឡាញ់ហើយ offer សំណួរមួយណាអញ្ចឹងណាអឺលីហួយសូមចាំបន្តិចខ្ញុំខ្ញុំឆ្លើយឡើយអូខេអឺក្រុមខ្ញុំក្រុមទី7សូមយកសំណួរទី2 ទី8វិញមានត្រង់ទី8អស់ខាងទីខាងទី7អូមែនមាន7ក្រុមជក់ដៃសរសេរពេកអូខេយើងអាចនេះបន្ទាប់ពីយើងដាច់វគ្គទី1ពួកយើងអាចអឺរងចាំរយៈពេល 15ទៅ20នាទីចាស់ណា ពួកយើងពិភាក្សាគ្នា តាមក្រុមនីមួយនីមួយអញ្ចឹងបន្ទាប់ពីតិចទៀតទៅប្រហែលជា2នាទីទៀតនឹងដាច់លើ session ហ្នឹងអញ្ចឹងយើង តាមក្រុមនីមួយនីមួយគឺយើងយកអ្វីដែលខ្លួនឯងយកទៅពិភាក្សាតាម ស្នើតាមក្រុមដែលលីហួយបានសម្របសម្រួលបាញ់មិញហើយបើចង់បានបើចង់បដូរក៏ប្រាប់តាមអ្វីដែលគាត់បាននិយាយហ្នឹងទៅហើយយើងមកបន្ទាប់ពីយើងបានពិភាក្សាគ្នាហើយយើងសម្រេចចិត្ត យកសំណួរនេះវិញម្ដងអញ្ចឹងឆ្លងតាមហ្នឹងយើងពិភាក្សាគ្នាធ្វើហើយហ្នឹងបកស្រាយតាមបច្ចេកទេសហ្នឹងទៅអូខេអត់ចោតជាបញ្ហាទេព្រោះពេលខ្លះដើម្បីឲ្យមានការឆ្លើយតបគ្នាទៅវិញទៅមកឲ្យមានការជជែកកុំឲ្យនិយាយថាអក្រុមទី1គាត់បោះទៅក្រុមទី2ក្រុមទី3កុំឲ្យស្ងាត់ សំខាន់ គឺកិច្ចពិភាក្សាយើង ប្រព្រឹត្តទៅយ៉ាងរលូន ហើយក្រោយមកវាមានការផ្លាស់ប្ដូរយ៉ាងម៉េចអាស្រ័យទៅលើស្មារតីក្រុមបន្ទាប់ពីយើង បានឌីស្កាសអូខេអញ្ចឹងអឺបន្ទាប់ពីនេះយើងបានរើសហើយហើយមានអីអាច clear បាននិយាយបន្ថែមមុនពេលដែលយើងដាច់ session នៃ Zoom ទី1បាទអូខេតាស់លីហួយជាមួយនឹងក្រុមទី1និយាយក្រុមទី1គឺបោះមានអីត្រូវចង់និយាយបន្តសម្រាប់ ពេលដែល session ចូលមកក្រោយនិយាយពី rule និយាយពីអីផ្សេងផ្សេងអូខេមុនពេលដែលយើងដាច់អូខេតោះចឹងអូខេអញ្ចឹងខ្ញុំសូមនិយាយបន្តិចតទៅនឹង session ក្រោយបន្ទាប់ពីបន្ទាប់យើងដាច់ section ហ្នឹងទៅ គឺយើង ចូលដល់ section ក្រោយហ្នឹងគឺអ្នកទាំងអស់គ្នានឹងត្រូវបកស្រាយនិងលើក នៅអ្វីដែលអ្នកទាំងអស់គ្នាបានយកនៅនៅសំណួរដែលខ្ញុំបានដាក់ឲ្យណា ដែលអ្នកទាំងអស់គ្នាបានរើសហ្នឹងអ្នកទាំងអស់គ្នាលើកយកមកបកស្រាយបន្ទាប់ពីហ្នឹងមកអ្នកទាំងអស់គ្នាអាចអ្នកទាំងអស់គ្នាអាចលើកអ្វីយកមកបកស្រាយបន្ថែមតកតងទៅលើចំណុចមេរៀនដែលគិតថាពួកខ្ញុំបកស្រាយទៅមាន ការខ្វះខាតឬក៏មិនសូវជាពេញចិត្តនៅកន្លែងណានៅក្នុងមេរៀនហ្នឹងអ្នកទាំងអស់គ្នាអាចលើកយកមកបន្ថែមបាន Tamam gelmiş. Này dương mình chồng ngọt ấy nè ấy để thay gọt ban lược la ngọt. ខ្ញុំអត់មានទេអូខេ អញ្ចឹង section ក្រោយបាទឥឡូវខ្ញុំសូមនិយាយតិចតើតើទៅនឹងឆ្លើយរបស់ខ្ញុំចំពោះសំណួរទី3ហ្នឹងអឺបើសិនជាពេលដែល discuss គ្នាហើយខាងក្រុមនីមួយៗហ្នឹងបើសិនជាមានចម្ងល់ឬក៏ចង់បានឧទាហរណ៍អីតែខ្ញុំបន្ថែមទៅលើហ្នឹងចឹងណាតាំងពីសំណួរទី1ទី2ទី3អ្នកទាំងអស់គ្នាចង់បានឧទាហរណ៍ពួកយើងណាពួកយើងអាចបន្ថែមបានបន្ទាប់ពី discuss គ្នាហើយចឹងណាចឹងមានចម្ងល់អីអាចបន្ថែមបានលើហ្នឹងហើយ បើចង់ស្វែងយល់អំពីសំណួរនេះកាន់ច្បាស់អាចសួរពួកយើងបន្ថែមមកអីអូខេអញ្ចឹងវិញចាំបន្ថែមអញ្ចឹងណាខេមកទូថៃថែមទៅអញ្ចឹងបន្ទាប់ពីយើងដាច់ពី section ហ្នឹងទៅយើងជួបគ្នាវិញនៅម៉ោង8កន្លះឬក៏8លើស8កន្លះជាងលើសលើសតិចតួចអញ្ចឹងណាហ្នឹងយើងមានពេល discuss គ្នាប្រហែលជា15នាទីយើងគិតទៅលើប្រធានបទយើង អូខេថៃចាំបោះលីងផងណាអញ្ចឹងតាមក្រុមបន្ទាប់ពីពិភាក្សាគ្នាដល់ម៉ោងយើងទៅលាក់លីងយើងបោះបោះលីងទៅណាបាទលោកគ្រូអូខេហើយ complete record ផងមុនពេលដែលយើងនេះហើយ record ហើយចាំតម្លាក់ចូលក្នុង group Telegram ព្រោះអឺនេះយើង session discuss ទី1គឺយើងបាន ប្រព្រឹត្តទៅយ៉ាងជោគជ័យព្រោះយើង review យើង បានធ្វើយើងបានអីហើយ ហើយយើងបានប្រផុសគំនិតអីផ្សេងផ្សេង បាន ប្រព្រឹត្តទៅយ៉ាងល្អហើយអញ្ចឹងសង្ឃឹមថាវគ្គទី2យើងដំណើរការបានល្អប្រសើរទៅមុខទៀតបាទអូខេអញ្ចឹងគឺផ្ដាច់ប៉ុណ្ណឹងហើយយើងរងចាំពេលវេលាទាំងអស់គ្នាណាបង